ពេលប្រយុទ្ធជាមានកំណាទៅលើយ៉ាងវេទនាបដាយមកគេទៀតបែកញើសដៃទៅបែកញើសអូញើសហ្មងអូខេបាទថ្ងៃនេះថ្ងៃ ពិសេសថ្ងៃ15កើតខែគេខែចែកបាទថ្ងៃពេញបរមីបាទអញ្ចឹងមានអ្នកខ្លះគាត់ជំនឿថាតែខ្មុំបាទយកថ្ងៃហ្នឹងគឺល្អបាទសម្រាប់ធ្វើការបាទយកទៅថ្វាយអាសនៈអី បាទឥឡូវមើលទៅខ្មុំតិចទឹកច្រើនទេបាទទេអូខេមើលកងស្អីទៀតណាឡោះអឺតិចតិចដែរ ចតាមានកូនទេមើលមានបាទខ្មុំនឹងនៅមិនច្រើនទេបាទដោយសារដែរបាទបច្ចេកពូចង់អស់ដែរហើយ ចឹងប្រហែលជានៅសល់ប្រហែលជា100ជាង7200ចឹងពេលដែលហើយ ប្រហែលជាម៉ោងមិន10បាទអាចមិន10ឬក៏210 យ៉ាងយូរបំផុតហើយអូខេ